ជាការប្រកួតជំរឿ11អ្នកដំបូងហើយគឺការប្រកួតទី1ហើយរកបានក្របបាល់ទី1ទៀតសួរថាទៅក្នុងការប្រកួតនេះអាន់តូនីដែលចំណាយប្រាក់រហូតដល់85លានផោននេះតើល្អដែរឬទេបាទល្អដែរឬទេខ្ញុំសូមផ្ដល់ពិន្ទុឲ្យគាត់បាទ6នៅលើ10 6នៅលើ10ហេតុអីបានខ្ញុំផ្ដល់ពិន្ទុឲ្យគាត់តិចម៉េះគាត់រកគ្រាប់បាល់បានហើយគាត់ជួយក្រុមបានច្រើនទៀតហេតុអីបានផ្ដល់ពិន្ទុឲ្យគាត់តិចម៉េះការបង្ហាញនៅលើទីលានរបស់គាត់បាន ត្រឹមតែរយៈពេល បាទត្រឹមនាទីទី70តែប៉ុណ្ណោះបាទ6ជាង7តែប៉ុណ្ណោះអញ្ចឹងយើងអត់ទាន់អាចសន្និដ្ឋានបានថាគាត់នឹងល្អតិចទៀតល្អយ៉ាងណាទេអ្វីដែលយើងមើលឃើញសម្រាប់អានតូនីគឺល្បឿនរបស់គាត់ គឺមានភាពល្អប្រសើរការញាក់និងការប្រេះបាល់របស់គាត់គឺមានភាពល្អគាត់ជួយច្រើននៅតំបន់ស្លាបខាងស្ដាំមិនត្រឹមតែស្លាបប្រយុទ្ធទេអានតូនីនេះជួយមកដល់ត្រឹមស្លាបការពារទៀតអញ្ចឹងដាលុតដែលប្រិមិត្តតែងតែលើកឡើងថាក៏ដូចជាខ្ញុំបានមើលឃើញដែរ សម្រាប់ដល់លុតផ្ទាល់គឺគាត់មានកម្រិតនៅក្នុងការការពាររបស់គាត់នឹងគឺមានកម្រិតតតែមានបានអានតូនីមកបន្ថែមមួយទៀតធ្វើឲ្យតំបន់ការពារស្លាបខាងស្ដាំនោះកាន់តែមានភាពល្អប្រសើរបាទកាន់តែមានភាពល្អប្រសើរអញ្ចឹងសម្រាប់អានតូនីខ្ញុំផ្ដល់ពិន្ទុឲ្យ16លើ10គាត់ធ្វើបានល្អហើយប៉ុន្តែនៅរងចាំមើលការប្រកួត បន្តបន្តទៀតថាតើគាត់អាចនឹងធ្វើបានល្អទៀតឬក៏យ៉ាងណាត្រឹមតែមួយប្រកួតត្រឹមតែ50 60នាទីយើងអត់ទាន់ដឹងទេ បាទយើងអត់ទាន់ដឹងទេថាតើគាត់ល្អនៅក្នុងកម្រិតណាប៉ុន្តែគ្រាន់តែយើងមើលប្រកួតទី1យើងអាចនិយាយបានថាអានតូនីក៏ធ្វើបានល្អហើយបាទបានល្អហើយក្នុងនោះផងដែរសម្រាប់កីឡាករដែលយើងបានមើលឃើញល្អបន្ថែមទៀតដូចខ្ញុំរៀបរាប់ចឹងវ៉ារ៉ាន់ក៏កាន់តែមានភាពរឹងមាំហើយក្នុងនោះផងដែរសម្រាប់ម៉ាទីណេសក៏នៅតែមានភាពល្អប្រសើរសម្រាប់កីឡាករកម្ពស់មិនសូវជាខ្ពស់បាទវ័យក្មេងម៉ាឡេស៊ីស្លាប់ការពារខាងឆ្វេង មានភាពល្អប្រសើរមែនតើបាទសម្រាប់គាត់ទាំងពីរនាក់នេះខ្ញុំដំបូងខ្ញុំគិតថាសម្រាប់ Martinez ទាំង Martinez ទាំង Malaysia ខ្ញុំគិតថាគាត់ពីរនាក់ធ្វើមិនសូវបានល្អទេហេតុអីក៏ព្រោះតែគាត់បើប្រៀបធៀបជាមួយនឹងតំបន់ខ្សែប្រយុទ្ធរបស់គេគឺពួកគាត់នៅមានកម្ពស់នៅទាបជាងគេអញ្ចឹងមានន័យថាខ្ញុំតែងលើកឡើងថាតំបន់ការពារលុះត្រាតែមានភាពមុំទាំបន្តិចទើបយើងអាចផ្ដួលឬយើងអាចយកឈ្នះ ជាមួយនឹងការបិទជាមួយការពាំងទៅលើតំបន់ប្រយុទ្ធរបស់គេបានប៉ុន្តែបើយើងប្រៀបធៀបម៉ាឡេស៊ីនិងម៉ាទីណេសបាទកាយសម្បទារបស់គាត់គឺត្រឹមតែ1ម៉ែត្រ75បាទអញ្ចឹងខ្ញុំពិបាកមែនតើដែលថាគាត់ទៅបិទជាមួយនឹងតំបន់ប្រយុទ្ធរបស់គេដែលមានមាសធំធំណាបាទគឺពិបាកសម្រាប់គាត់ពីរនាក់តែវាផ្ទុយទៅវិញសូមទាំងម៉ាទីណេសទាំងម៉ាឡេស៊ីគឺពិតជាធ្វើបានល្អនៅក្នុងតំបន់ការពារសាការប៉ះជាមួយនឹងម៉ាឡេស៊ីទៅរួច បាទសាកាទៅរួចផុតពីម៉ាឡេស៊ីចូលជាប់មួយទៀតជាមួយនឹងម៉ាទីណេសបាទអញ្ចឹងម៉ាទីណេសជាមួយនឹងម៉ាឡេស៊ីគឺមាំមែនទែនស្ថិតនៅក្នុងតំបន់ការពារស្លាបឆ្វេងហើយសម្រាប់វ៉ារ៉ានតំបន់ការពារកដាលគឺលើគាត់ដែរបាទគាត់រ៉ាប់រងតឹងកដាលងាកឆ្វេងខ្លះមកស្ដាំខ្លះបាទហើយអ្វីដែលខ្ញុំបានមើលឃើញសម្រាប់ក្រុមមួយនេះ Manchester United នេះ អ្នកដែលបង្ហាញនៅ ភាពល្អប្រសើរជាងគេខ្ញុំសូមសរសើរទៅលើ Christian Eriksen បាទ Christian Eriksen ចាប់តាំងពីការចូលរួមបាទតាក់ទងជាមួយនឹងការចូលរួមជាមួយនឹង Christian Eriksen យើងទាំងអស់គ្នាសូម្បីតែខ្ញុំក៏នឹកឃើញដែរដែរសម្រាប់ Christian Eriksen គឺគាត់ជាអ្នកជំងឺគាត់មានបញ្ហាបេះដូងបាទតើហេតុអ្វីបានជា Manchester United យកគាត់មកពេលនេះចូលប្រសិនបើយកមកគាត់មានបញ្ហាណាមួយ ឬក៏គាត់មិនអាចបង្ហាញនៅទម្រង់លេងអស់ដោយសារតែគាត់ខ្លាចមានបញ្ហាឬជាមួយនឹងជំងឺរបស់គាត់ត្រឡប់មកវិញបាទប៉ុន្តែការសម្រេចចិត្តរបស់លោក Eric Ten Hag នៅក្នុងការបាទយក Erikson មកវិញនេះគឺមានភាពល្អប្រសើរមែនតើបើសិនជាយើងក៏លេងទៅមើលការលេងឲ្យអស់ពីសមត្ថភាពតែម្ដងខ្ញុំអាចនិយាយបានថា Erikson នេះគឺគាត់ព្យាយាមអស់ពីលទ្ធភាពតែម្ដងសមត្ថភាពកម្លាំង របស់គាត់មានប្រមាណគឺបញ្ចេញនៅលើទីលានទាំងអស់វាខុសពី Manchester United ការប្រដើមប្រកួតឃើញតែគាត់ម្នាក់ឯងប៉ុន្តែឥឡូវនេះសម្រាប់មិត្តរួមក្រុមរបស់គាត់ចាប់ផ្ដើមត្រឡប់មករកភាពល្អប្រសើរបន្តិចម្ដងបន្តិចម្ដងទៅហើយបាទតាក់ទងនឹង Christian Eriksen គឺមិនបានមើលឃើញទេនៅក្របបាល់ទី3គាត់មិនល្មោបក្របទេគាត់មិនចង់បានក្របទេគាត់បញ្ជូនឲ្យ Marcus Rashford នេះហើយ គឺជាស្មារតីក្រុមមួយក្របរបស់ក្រុម វាប្រសើរជាងមួយក្របរបស់យើងចុះបើយើងធ្វើទៅមិនជោគជ័យសួរថាតើអ្នកណាដែលមានបញ្ហា មិនមែនតែយើងម្នាក់ឯងទេពេលយើងសុទ្ធអត់ចូលអ្នកដែលមានបញ្ហាមិនត្រឹមតែយើងទេក្រុមទាំងមូលចេះអត្តពលទៅកាន់ក្រុមទាំងមូលបើសិនជាគាត់សុទ្ធខ្លួនឯងមិនចូលអ្នកដែលទទួលកំហុសគឺគាត់ ប៉ុន្តែបើសិនជាយើងនិយាយថាបើសិនជាយើងនិយាយអំពីភាគរយ នៅក្នុងការចូលវិញគ្រាប់បាល់នេះបើ Ericsson សុទ្ធវាអាចស្ថិតនៅក្នុងលទ្ធភាព60ខ្សែអត្រាចូល60អត្រាអត់ចូលខ្សែតែប្រសិនបើបាល់នេះគាត់បញ្ជូនឲ្យ Rafford អត្រាដែលចូលគឺ9លើ10បាទអត្រាចូលគឺ9អត្រាអត់ចូលគឺត្រឹមតែ10តែប៉ុណ្ណោះអញ្ចឹងការបញ្ជូនបាល់ពី Ericsson ទៅឲ្យ Chris បាទទៅឲ្យ Rafford នេះ គឺជារឿងមួយដ៏ល្អបំផុតដែលខ្ញុំចង់ជម្រាបជូននិងដាស់តឿនទៅកាន់កីឡាករផ្សេងផ្សេងថាការរកគ្រាប់បាល់គឺវាសំខាន់ណាស់សម្រាប់កំណត់ត្រារបស់យើងប៉ុន្តែការដែលជួយឲ្យក្រុមឈ្នះគឺវាសំខាន់ជាជាងកំណត់ត្រារបស់យើងរកគ្រាប់បាល់ទៅទៀតបាទនេះគឺជាស្មារតីក្រុមបាទតកតងនឹងរឿងនេះ បាទរឿងនិយាយអំពី Cristiano Ronaldo ក្នុងនោះផងដែរការដោះដូរអាន់តូនីជាមួយនឹងគ្រីស្ទីណូរ៉ូនដូសម្រាប់រ៉ូនដូគឺมันអាចជួយអ្វីបានច្រើនទេនៅទៅកាន់ Manchester United ហើយក៏ប្រិមិត្តក៏ធ្លាប់បានដឹងដែរថាបាទសម្រាប់បាទកីឡាកររូបនេះគឺស្ថិតនៅក្នុងវ័យមួយដ៏ច្រើនហើយបាទសមត្ថភាពរបស់គាត់យើងអាចនិយាយបានថាសម្រាប់ខ្ញុំខ្ញុំគិតថាមិនមែនគាត់អត់អាចទៅមួយមុនបានទេប៉ុន្តែគាត់ត្រូវបាទកាត់បន្ថយនៅការខំប្រឹងប្រែងរបស់ខ្លួនឯងមួយចំនួន តើកាត់បន្ថយដោយសារអីក៏ព្រោះតែអាយុច្រើនហើយបាទអញ្ចឹងគាត់ត្រូវថែរក្សាជាមួយនឹងសុខសុវត្ថិភាពរបស់ខ្លួនបាទអញ្ចឹងសម្រាប់ Cristiano Ronaldo អាចនិយាយបានថាគាត់ចូលមកក្នុង ក្រុមគឺដើម្បីបាទជួយជាចិត្តសាស្ត្រជួយជាយុទ្ធសាស្ត្រនៅលើទីលានច្រើនជាងគាត់ជួយទៅលើមិត្តរួមក្រុមតាមរយៈការបញ្ជូនបាល់ក៏ដូចជាការសុទ្ធបញ្ចូលទី។ បាទយប់មិញនេះ បន្ទាប់ពីការតាមមួយគ្រាប់ស្មើបាទដែលសុទ្ធបញ្ចូលទីដេសាកាយើងឃើញថាសម្រាប់ Cristiano Ronaldo បានផ្ដល់កម្លាំងចិត្តក៏ដូចជា បាទបង្កើននៅភាពយុទ្ធសាស្ត្រផ្ដល់ទៅឲ្យ Bruno Fernandes ក៏ដូចជា Christian Eriksen បាទមិនដឹងតែគាត់និយាយថាម៉េចទេគាត់ថាគាត់បានបាទឲ្យកីឡាករ2នាក់នេះឲ្យព្យាយាមឡើងវិញហើយនឹងព្យាយាមបាទបង្រួមក្រុមដើម្បីឲ្យធ្វើបានល្អប្រសើរយ៉ាងណាមិញក្របបាល់2គ្រាប់ ចុងក្រោយបាទបន្ទាប់ពី Cristiano Ronaldo បាន ប្រាប់ទៅកាន់មិត្តរួមក្រុមរបស់គាត់បាទអញ្ចឹងបាទអឺអាន់តូនីប៉ះហាឡែនសូនហើយអីបាទកុំតន់អាអាន់តូនីមួយហាឡែនគាត់មិនលេងត្រូវគ្នាណាម្នាក់ម្នាក់លេងប្រយុទ្ធផ្សេងគ្នាបាទហើយលេងវិជ្រះគ្នាហ្នឹងបាទប្រិមត្តទៅទៅប៉ះគ្នាមិនកើតបាទឲ្យទៅប៉ះគ្នាមិនកើតបាទអញ្ចឹង សម្រាប់ Manchester United និង Arsenal យើងនិយាយតែប៉ុណ្ណេះទៅចោះ